នៅសាច់ទី2នេះបងប្អូនប្រិមិត្តបាទនៅសាច់ទី2នេះគឺយន្តស្រាលស្រាលគឺបាទធ្វើតាតឲ្យម៉ាប់ឆ្វេងដដែលគឺខាងម៉ាប់ឆ្វេងគាត់អត់អស់ចិត្តទេបាទសុំសងសឹកទៅលើបាទខាងយន្តស្រាលស្រាលបាទហើយគណៈនេះដែរគឺបន្ទុកយន្តស្រាលស្រាលគឺបាទ4ទល់នឹង3បងប្អូនប្រិមិត្តណាបាទ4ទល់នឹង3គឺជក់ចិត្តមែនតើបាទគូនេះ បាគូធំប្រចាំខែ9ឆ្នាំ2022នេះហើយបាទបងប្អូនយើងបាទដែលបានទស្សនាវីដេអូនេះហើយកុំភ្លេចបាទជួយចុច share ឲ្យ admin សៃម្នាក់មួយផងបាទណាគឺបាទល្អមើលខ្លាំងមែនតើគូនេះបាទជាពិសេសគឺរាជបាទជាពិសេសគឺរាជយន្តគឺកម្របានចាប់ដៃគូគ្នាណាបាទមិនងាយទេបាទមិនងាយមានបាទអ្នកហ៊ានបាទលេងជាមួយនឹងយន្តស្រាយស្រាយដែរ បាទប៉ាសេឲ្យទៅម៉ាប់ឆ្វេងច្បាស់ណាបាទម៉ាប់ឆ្វេងក៏ច្បាស់ដែរបងប្អូនប្រិមិត្តបាទម៉ាប់ឆ្វេងក៏ច្បាស់ដែរបាទលើនេះគឺសេវាត្រៀមចេញពីម៉ាប់ឆ្វេងបាទម៉ាប់ឆ្វេងទៅប្រឡោះណាម៉ាប់ឆ្វេងបាទសេវាត្រៀមត្រៀមចេញពីម៉ាប់ឆ្វេងបាទ 3ទៅនឹង4បើស្វាមមកពីម៉ាត់ឆ្វេងចូលថ្នាក់របស់រាជប៉ាសេឲ្យទៅរាជអូយបាទចំកោងខ្លួនវាយតែម្ដងណារាជបាទរាជគាត់ចំកោងខ្លួនវាយតែម្ដងគឺធ្ងន់ធ្ងន់មែនតើបងប្អូនប្រិមិត្តបាទដូរសេវាមកខាងស្មាត់យន្តស្រាយស្រាយដោយពិន្ទុ4ទល់នឹង3យន្ត4បាទម៉ាប់ឆ្វេងពិន្ទុ3 សេវាបន្តទៀតបញ្ចេញពីយន្តស្រាយស្រាយបាទសេវាត្រៀមត្រៀមចេញពីស្មាត់យន្តស្រាយស្រាយបាទទៅប្រឡោះប្រឡងណាយន្តស្រាយស្រាយបាទត្រៀមត្រៀមមកវិញមកត្រៀមត្រៀមបាទសេវាទៅហើយពីយន្តស្រែស្រែយោយចូលថ្នាក់តោកកំាត់ឆ្វេងកាយបានប៉ាសេឲ្យទៅជ័យតាមប្រថុយវ៉ាវ5 ទល់នឹង3បាត់ទៅហើយបាទ5ទល់នឹង3បាត់ទៅហើយបងប្អូនប្រិមិត្តបាទមកឆ្វេងមកមើលដើម្បីបាទជែកចំញាក់ចិញ្ចើមណាបាទបាទបាទជែកជែកតាមញាក់បាទជែកចំញាក់ចិញ្ចើមណាបងប្អូនទៅសេវាចេញពីស្មាតយន្តស្រាយស្រាយបន្ទុ5ទល់នឹង3សេវាទៅពីស្មាតយន្តស្រាយស្រាយស៊ីទីវ៉ាវ វ៉ាវវ៉ាវបាទស៊ីហើយបងប្អូនប្រិមិត្តស៊ីហើយ បាទពិន្ទុ6ទល់នឹង3បងប្អូនប្រិមិត្តណា6ទល់នឹង3ចុះបងបងមកគេខាងខ្លាយអត់បាន10ទេចា៎បាទសេវាត្រៀមចេញពីសម្រាប់យន្តស្រាលស្រាលមិនចឹងឯងបាទសេវាទៅហើយពីយន្តស្រាលស្រាលអូយ វ៉ាវបាទដូរសេវាទៅខាងម៉ាប់ឆ្វេងបាទគឺបន្ទុបងមុនយើង បាទ3ទៅ6បាទម៉ាប់ឆ្វេង3យន្តស្រាលស្រាលបន្ទុ6បាទសេវាត្រៀមត្រៀមមកវិញយើងមកសេឡាសេឡាបុកឡើងបុកឡើងទៅកាន់ចែកចម្លែកទាំងអស់កាន់បងប្អូនយើង បាទសេវាចេញពីបាទម៉ាប់ឆ្វេងម៉ាប់ឆ្វេងទៅណាម៉ាប់ឆ្វេងទៅប្រឡោះប្រឡងឯណាបាទសេវាយោយូម្លេះ តែស្វាមមកហើយពីម៉ាប់ឆ្វេងបាទ4ទល់នឹង6ច្បាស់ល្អទេ បាទសេវាតមកហើយពីម៉ាប់ឆ្វេងចូលថ្នាក់របស់យន្តបាទសេអោយទៅរេជវ៉ាវបើបច្ចេកទេសល្អណាស់រាជបាទសេវាត្រីមចេញពីសមត្ថយន្តស្រាយស្រាយទៅឲ្យពីយន្តស្រាយស្រាយយោយ បាយហើតែឆ្ងាយណាស់បងប្អូនប្រិមិត្តយើងរៀមចេញពីបាម៉ាប់ឆ្វេងបាទសេវាមកហើយពីម៉ាប់ឆ្វេងម៉ាប់ឆ្វេងទៅប្រឡោះណា4ទៅ6សេវាមកចូលថ្នល់របស់យន្តយ៉ាវ៉ាវ5ទល់នឹង6នោះបាទ5ទល់នឹង6ប៉ុន្តែបាទសេវាត្រៀមចេញពីម៉ាប់ឆ្វេង5ទល់នឹង6សេវាមកពីម៉ាប់ឆ្វេងចូលថ្នល់រៀង បាសេអោទៅយឿនស្រើស្រើវាយផ្សារត្រង់នេះចេញក្រៅបាត់បន្ទុ6ស្មើវ៉ាវ6ស្មើម៉ាប់ឆ្វេងបន្តបន្ទុ6ស្មើស្វាមកពីម៉ាប់ឆ្វេងអើបាទមួយក្របនេះគឺដាច់ឆ្កេះម៉ាត់ បាទបន្ទុក7ទៅនឹង6បាទសេវាត្រីមចេញពីម៉ាប់ឆ្វេងបាទសេវាមកហើយពីម៉ាប់ឆ្វេងចូលថ្នាក់របស់រាជប៉ាសេឲ្យទៅរាជខ្វាយខ្សែត្រង់នេះអូយបានទេសេវាត្រីមចេញពីស្មាត់យន្តស្រែស្រែបាទសេវាត្រៀមចេញពីស្មាតយន្តស្រាយស្រាយបន្ទូ6ស្មើបាទសេវាទៅឲ្យ2យន្ត ឆ្លាតចូលថ្នាក់របស់ម៉ាប់ឆ្វេងបាសេឲ្យទៅម៉ាប់ឆ្វេងយោចូលថ្នាក់យន្តអោការបន្ទុ7 2យន្តស្រើស្រើទៅលើ ពីលើបាំងសតយន្តស្រើស្រើវ៉ាវអាសេវាត្រៀមចេញពីស្មាត់យន្តស្រើស្រើយន្តទៅប្រឡោះណាយន្តយន្តទៅហើយតាក់ពីលេបាត់ 3K បានទេគូនេះសេវាត្រៀមចេញ2បាទម៉ាប់ឆ្វេងម៉ាប់ឆ្វេងទៅម្លោះណាម៉ាប់ឆ្វេងម៉ាប់ឆ្វេងមកឲ្យពីម៉ាប់ឆ្វេងចូលថ្នាក់របស់រាជប៉ាសេអោយទៅរាជមកឲ្យជាប់បាំងចូលថ្នាក់រាជទៀតប៉ាសេអោយទៅយន្តស្រែស្រែមកក្របទេតាក់ម៉ោងបាទវ៉ាវ7ស្មើ ត្រៀមចេញពីម៉ាប់ឆ្វេងម៉ាប់ឆ្វេងទៅប្រឡោះណាម៉ាប់ឆ្វេង7ទៅ8 8 7បាទសេវាទៅហើយពីម៉ាប់ឆ្វេងចូលថ្នាក់របស់យន្តបាទសេអោទៅយន្តស្រាលស្រាយអូយបាទតោចាប់បាំងណាក់ឯងបើមុន ប្រិមត្តយេត្រៀមចេញពីម៉ាប់ឆ្វេង ម៉ាប់ឆ្វេងទៅប្រឡោះណាម៉ាប់ឆ្វេងម៉ាប់ឆ្វេងទៅឲ្យចូលថ្នាក់យន្តប៉ាសេឲ្យទៅយន្តស្រាយស្រាយពីលើបាំងសវ៉ាវពីលើបាំងសតបងប្អូនប្រិមិត្តយន្តស្រាយស្រាយបាទសេវាមកឲ្យពីយន្ត7 9ចូលថ្នាក់បាត់លេខបាត់បាទសេវាត្រៀមចេញពីបាទម៉ាប់ឆ្វេង បាទសេវាត្រៀមត្រៀមចេញពីម៉ាប់ឆ្វេងទៅប្រឡោះណាម៉ាប់ឆ្វេងទៅឲ្យចូលថ្នាក់រាជបាទប៉ាសេឲ្យទៅយន្តស្រែស្រែជាប់បាំងចេញក្រៅបាត់ចូលក្បាលជ័យទេដល់បាទបាទសេវាបន្តចេញពីស្មាត់យន្តស្រែស្រែ7ទៅ9បាទសេវាមកហើយពីយន្តស្រែស្រែអូ ចេញក្រៅបាត់រៀងស្អកក៏បន្តិចណាសូមអធិស្ឋានបាត់រៀងស្អកក៏បន្តិចឥឡូវនេះសេវាត្រៀមត្រៀមចេញពី បាទម៉ាប់ឆ្វេងម៉ាប់ឆ្វេងទៅប្រឡោះណាម៉ាប់ឆ្វេង បាទសេវាទៅហើយពីម៉ាប់ឆ្វេងទៅហើយពីម៉ាប់ឆ្វេងផ្លាច់អូយបាទ10ទល់នឹង7វ៉ាវ បើសិនជាចង់ផ្សព្វផ្សាយពាណិជ្ជកម្មអាចទំនាក់ទំនងលេខ Telegram 0967555098ទស្សនាជាបន្តសេវាទៅពីម៉ាប់ឆ្វេង10ទៅ7ចូលថ្នាក់របស់យន្តបាទសេឲ្យទៅយន្តស្រាលស្រាលចូលថ្នាក់អាយ៉ាអូហូយវ៉ាវគៀមចេញពីបាទយន្តស្រាលស្រាលបាទសេវាត្រៀមត្រៀមចេញពីស្មាត់យន្តស្រាលស្រាលទៅប្រឡោះណាបាទយន្តស្រាលស្រាលមកប្រឡោះណាផ្លាច់ចូលថ្នាក់ម៉ាប់ឆ្វេងល្អ បាសេឲ្យទៅតោកដេញបោកអត់ឆ្លងទេវ៉ាវបាទដូរសេវាមកខាងម៉ាត់ត្រៀមត្រៀមចេញពីយន្តស្រាលស្រាលបាទសេវាត្រៀមចេញពីស្មាត់យន្តស្រាលស្រាលមកចុះដំណក់ម៉ាត់ឆ្វេងបាទបាសេឲ្យទៅតោកមួយក្របទេត្រៀមចេញពីម៉ាត់ឆ្វេង បាទម៉ាត់ឆ្វេងទៅប្រឡោះប្រឡងណាម៉ាត់ឆ្វេង មកឆ្វេងត្រៀមត្រៀមទៅហើយបាទទៅហើយពីមកឆ្វេងមកឆ្វេងចូលថ្នាក់អាយ៉ាប៉ាសេអោយទៅយោបាទសេវាត្រៀមចេញពីស្មាត់យន្តស្រាយស្រាយទៅប្រឡោះណាយន្តស្រាយស្រាយមកចូលថ្នាក់របស់ជ័យប៉ាសេអោយទៅមកឆ្វេងអូយអាយ៉យ បាសេអោទៅជ័យទាំងប្រថចេញពីបាទម៉ាប់ឆ្វេងបាទសេវាទៅហើយពីម៉ាប់ឆ្វេងម៉ាប់ឆ្វេងទៅប្រឡោះណាម៉ាប់ឆ្វេងចូលថ្នាក់យន្តបាទបាសេឲ្យទៅរេទីមត្រីមកមុនប្រិមិត្តយើង បាទសេវាចេញពីសមត្ថយន្តស្រែស្រែដោយពិន្ទុ8ទល់នឹង10ហើយយន្ត8ម៉ាប់ឆ្វេងពិន្ទុ10បាទសេវាត្រៀមចេញពីបាទយន្តស្រែស្រែមកប៉ាត់ពីលេបាត់ទៅហើយ បាទសេវាត្រៀមត្រៀមទៅហើយពីម៉ាប់ឆ្វេងម៉ាប់ឆ្វេងទៅប្រឡោះណាម៉ាប់ឆ្វេង បាទសេវាទៅហើយពីម៉ាប់ឆ្វេងណាបាទទៅហើយឈូតកអីយោយកបាន ប៉ាសេឲ្យទៅយន់ស្រែស្រែអាសិវាត្រៀមចេញពីសមត្ថយន់ស្រែស្រែសិវាមកពីយន់ចូលថ្នាក់របស់តោបាទប៉ាសេឲ្យទៅម៉ាប់ឆ្វេបាទសិវាត្រៀមចេញពី បាទម៉ាប់ឆ្វេបាទសិវាត្រៀមចេញពី ម៉ាប់ឆ្វេងតោហើយតាក់ពីលេ បាទសេវាត្រៀមត្រៀមចេញពី បាទយន្តស្រាយស្រាយបងប្អូនប្រិមិត្តបាទសេវាត្រៀមត្រៀមចេញពីស្មាត់យន្តស្រាយស្រាយទៅប្រឡោះណាយន្តស្រាយស្រាយឈូតតកអីយោបាទឈូតដូចគ្នា បាទឈូតប្រិមិត្តសេវាចេញពីម៉ាប់ឆ្វេងបាទម៉ាប់ឆ្វេង ទៅប្រឡោះណាម៉ាប់ឆ្វេង សេវាទៅហើយ2ម៉ាប់ឆ្វេង10ទៅ8សេវាទៅ2ម៉ាប់ឆ្វេងបាទតែងពីសមត្ថយន្តស្រាលស្រាលមកហើយពីយន្តចូលថ្នាក់តោបាទប៉ាសេអោយទៅជ័យទាំងប្រតោយអូយបាទសេវាត្រៀមត្រៀមចេញពីម៉ាប់ឆ្វេងម៉ាប់ឆ្វេងទៅប្រឡោះណាម៉ាប់ឆ្វេងម៉ាប់ឆ្វេងខ្លាចចូលថ្នាក់យន្ត បាទប៉ាសេអោជរេយោយបាទចេញពីបាទយុនស្រែស្រែបាទសេវាត្រៀមត្រៀមចេញពីស្មាត់យុនស្រែស្រែទៅប្រឡោះណាយុនស្រែស្រែមកផ្លាច់ចូលថ្នាក់របស់តោយោយប៉ាសេអោទៅជ័យទាំងប្រធោវ៉ាវវិញវត្តហើយបាទឥឡូវនេះគឺសេវាត្រៀមត្រៀមចេញពីម៉ាប់ឆ្វេង បាទ10ទល់នឹង8បាទនៅនឹងផ្កល់បាទ10ទៅ8បាទឥឡូវចិត្ត1ម៉ោងហើយបាទសេវាត្រៀមត្រៀមចេញពីម៉ាប់ឆ្វេង បាទម៉ាប់ឆ្វេង ទៅប្រឡោះណាម៉ាប់ឆ្វេងបាទសេវាត្រៀមត្រៀមចេញពីម៉ាប់ឆ្វេងបន្ទុះ10ទៅ8សេវាទៅពីម៉ាប់ឆ្វេងខ្លាច់ចូលថ្នាក់របស់យន្តអាយយប៉ាសេទៅយន្តយន្តបោកយកបានទៅតោប៉ាសេឲ្យទៅម៉ាប់ឆ្វេង បាសេអោទៅជ័យមកក្រោបទេអាយ៉ូវ៉ាអូហើយអូហើយបងប្អូនប្រិមិត្តអូហើយអាសេវាត្រៀមត្រៀមមកឲ្យពីយន្តស្រាស្រាចូលថ្នាក់របស់តោកទៅប្រៃបាទ បាទយន្តស្រែស្រែដោយពិន្ទុ9ទល់នឹង10បាទសេវាមកពីយន្តស្រែស្រែមកហើយពីយន្តស្រែស្រែចូលថ្នាក់របស់តោអាយោយ៉ាម៉ាត់ឆ្វេងបោះយកបានទៅរៀបអោការពិន្ទុ10ស្មើពីយន្តស្រែស្រែវ៉ាវ ឥឡូវនេះគឺសេវាត្រៀមត្រៀមចេញពីយន្តស្រែស្រែហើយសេវាមកពីយន្តស្រែស្រែខ្សែត្រង់អាយូវ៉ាវមុំ90បងប្អូនប្រិមិត្តមុំ90វ៉ាវបាទមុំ90ចំខ្សែតែម្ដងបាទ11ទល់នឹង10អូយយោយយោយ បាទលេងខ្សែត្រង់មួយមួយធ្ងន់ធ្ងរណាស់សេវាមកចូលថ្នាក់របស់តោបាទប៉ាសេឲ្យទៅតោអូហូតើកាលពីមុនបាទសេវាត្រៀមត្រៀមចេញពីម៉ាប់ឆ្វេងបាទ10ទល់នឹង11បាទសេវាទៅឲ្យពីម៉ាប់ឆ្វេងយយយបាទសេឲ្យទៅយន់ស្រែស្រែបោកជាប់បាំងកាយរួចយន់ស្រែស្រែបោះចេញក្រៅបាទ អាយយ៉ូបាទបន្ទុ11ស្មាប់ឆ្វេងបាទម៉ាប់ឆ្វេង ទៅប្រឡោះណាម៉ាប់ឆ្វេង បាទសេវាត្រៀមត្រៀមចេញពីម៉ាប់ឆ្វេង បាទឥឡូវនេះគេសេវាទៅហើយពីម៉ាប់ឆ្វេងតែម៉ាប់ឆ្វេង ទៅប្រឡោះណាម៉ាប់ឆ្វេងម៉ាប់ឆ្វេងទៅអើបាទសេវាត្រៀមចេញពីយន្តស្រែស្រែ បាទសេវាមកហើយពីយន្តស្រែស្រែទៅប្រឡោះណាយន្តស្រែស្រែបាទសេវាមកពីយន្តស្រែស្រែចូលថ្នាក់របស់បាទជ័យបាទសេអោទៅម៉ាប់ឆ្វេងអាយយអាយ៉ារេតបាទបាទសេវាត្រៀមចេញពីម៉ាប់ឆ្វេងបាទសេវាត្រៀមត្រៀមចេញពីម៉ាប់ឆ្វេងទៅប្រឡោះណាម៉ាប់ឆ្វេងទៅហើយឡាច់ចូលថ្នាក់របស់រាជ ប៉ាសេឲ្យទៅរេជាប់បាក់កាលរេប៉ាសេឲ្យទៅយន់ស្រាលស្រាលអូយវ៉ាវវ៉ាវបាទសេវាត្រៀមត្រៀមមកហើយពីយន់ស្រាលស្រាលតាក់ពីលេបាទបាទសេវាត្រៀមត្រៀមទៅហើយពីម៉ាប់ឆ្វេងអាយយោតាក់អណងបាត់ឯមាត់បន្ទូ បាទ11ស្មើសេវាចេញពីស្មាត់យន្តស្រែស្រែវាយអាស៊ីឲ្យម៉ាក់រេកឡើងវាយឡើងសេវាមកពីយន្តស្រែស្រែចេញក្រៅម៉ាត់ទៅហើយបាទត្រៀមត្រៀមចេញពីបាទម៉ាប់ឆ្វេងម៉ាប់ឆ្វេងទៅប្រឡោះណាម៉ាប់ឆ្វេងតោចូលថ្នាក់យន្តបាទសេអោទៅរេ អូសេវាត្រៀមត្រៀមចេញពីយន្តស្រើស្រើ11ស្មើបាទ11ស្មើបងប្អូនប្រិមិត្តសេវាចេញពីយន្តបាទយន្តទៅប្រឡោះណាយន្តស្រើស្រើមកហើយពីយន្តបាត់ពីលេបាក់ទៅហើយបាទសេវាត្រៀមត្រៀមចេញពីម៉ាប់ឆ្វេងម៉ាប់ឆ្វេងទៅណាម៉ាប់ឆ្វេងបន្ទុ11ស្មើបាទ11ស្មើសេវាតូចចូលថ្នាក់របស់យន្ត បាសេឲ្យទៅយន្តស្រែស្រែអូយអោក1ម៉ែត្រ1ម៉ែត្រយន្តស្រែស្រែបាទសេវាមកហើយពីយន្តស្រែស្រែទៅប្រឡោះណាពីយន្តស្រែស្រែមកចូលថ្នាក់របស់តោបាទសេឲ្យទៅម៉ាប់ឆ្វេងចូលថ្នាក់យន្តអាយុយបាទសេឲ្យទៅយន្តស្រែស្រែអោកកាត់ដល់ពេល ស្វាចេញពីស្មាត់យន្តស្រាយស្រាយមកចូលថ្នាក់របស់ជ័យបាសេអោយទៅជ័យទាំងប្រថុយនោះប្រិមិត្តបាសេវាត្រៀមត្រៀមទៅហើយ ទៅហើយពីម៉ាប់ឆ្វេងបាទ11ទល់12សេវាទៅពីម៉ាត់ឆ្វេងចូលថ្នាក់របស់រាជឥឡូវនេះប៉ាសេទៅយន្តស្រែស្រែពីលើបានសតចេញក្រៅបាទ វ៉ាវបន្ទូ12ស្មើសេវាទៅពីម៉ាប់ឆ្វេងម៉ាប់ឆ្វេងទៅប្រឡោះណាម៉ាប់ឆ្វេងត្រៀមត្រៀមទៅឲ្យពីម៉ាប់ឆ្វេងម៉ាប់ឆ្វេងទៅបាត់គីឡេបាត់សេវាមកហើយពីយន្តស្រាយស្រាយបាទដល់បន្ទុក12ទៅនឹង13 12ទៅនឹង11សម្រាប់មកពីយុទ្ធចូលថ្នាក់តោអាយ៉ូប្រៃប្រេងប្រោកបាត់ទៅហើយ បាទ13ទល់នឹង12យន្តស្រែស្រែយន្តស្រែស្រែទៅប្រឡោះណា13ទល់នឹង11ចូលថ្នាក់របស់ជ័យបាទសេអោទៅតោចោបាងរេកបាទវ៉ាវសាច់ផាញ់បាត់ទៅហើយបងប្អូនប្រិមិត្តសាច់ផាញ់បាត់ទៅហើយខ្សែគ្រឿងសវ័ងបងប្អូនប្រិមិត្តបាទលោកនេះសេវាចេញពីស្មាត់យន្តស្រែស្រែ មកហើយចូលថ្នាក់របស់តោរេកលោតចុចយកបានវិតឱកាសផ្ដាច់ពីយន្តស្រែស្រែអូយវ៉ាវបាទ15ទល់នឹង10ពេ